ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ សូមចុច Subscribe ហើយចុចលើសញ្ញារូបកណ្ដឹងសូមអរគុណយើងចូលទៅដល់ការពិភាក្សាផ្សេងផ្សេងនៅចំណុចទី2បាទប្រធានបទទី2គឺជាសំណួររឿងបង្កៃក្របែកណានៅដាក់ចេះទៅដើម្បីបងប្អូននិយាយបដើមើលមុខខ្លះមើលក្រោយខ្លះអា សំវ៉ាតាវដាតដើម្បីឲ្យបងប្អូនយើងមើលពីរបៀបបើកបរស្រុកគេហើយខ្មែរយើងរៀនតាមណាហើយរៀនតាមនេះដើម្បីសេចក្តីថ្លៃថ្នូរនឹងអាយុជីវិតរបស់យើងបងប្អូនមើលលបឿនឃើញទេខ្ញុំលបឿនយឺតដោយសារផ្សាយផ្ទាល់ខ្ញុំបើកលើផ្លូវនេះហ្នឹងហើយគេលបឿនលឿនគេបើកនៅលើផ្លូវផ្សេងបងប្អូនបាទឃើញទេនេះ ណាសើមនិតណាសូមនិតកម្ពុជាបាទកូនខ្មែរបាទបងប្អូនឃើញឡានអត់មានឆ្វេងឆ្វាយហ្នឹងអត់មានឆ្លងគំនុះព្រេះផ្ដាសអត់បច្ច្រាស់ទៀតអត់មានបើកបច្ច្រាស់ទៅគឺទៅហើយបាទបងប្អូនមានឃើញគេឆ្លងគំនុះទេអត់ទេឆ្លងសញ្ញោបាទគង្គភីនិងប៉ាប៉ាសំណប់ចិត្តផ្លូវណាផ្លូវហ្នឹងបងប្អូនណាអញ្ចឹងបានខ្ញុំអ្នកដែលធ្លាប់បើកនៅស្រុកអាមេរិកបើកនៅស្រុកបារាំងអីទៅបើកនៅស្រុកខ្មែរហ្នឹងខ្លាច អូនេះគេកំនោះគឺមានច្បាស់លាស់របស់គេណាអត់មានឡានមកច្រើនអត់មានទេបាទនេះហានបាទនេះបងប្អូនឈ្មោះស្អីក៏ដោយយើងឈ្មោះស្អីក៏ដោយឲ្យតែបេះដូងយើងខ្មែរឈ្មោះចិនក៏ដោយឈ្មោះអង់គ្លេសក៏ដោយឈ្មោះឆ្កែក៏ដោយឈ្មោះឆ្កែខ្លះនៃឈ្មោះអីស្អីឈ្មោះស្វាក៏ដោយ ឲ្យតែបេះដូងយើងខ្មែរយើងបំរើខ្មែរបំរើជាតិខ្មែរមានតនៈមានមោទនភាពថាយើងជាខ្មែរអានេះគឺខ្មែរហើយហើយដើម្បីបង្ហាញថាយើងជាខ្មែរមួយទៀតគឺយើងបង្ហាញអត្តសញ្ញាណអត្តសញ្ញាណគឺសំខាន់ណាស់បងណាអត្តសញ្ញាណនឹងវប្បធម៌បាទវប្បធម៌រលត់ជារលាតែខ្ញុំខ្មែរស្រាប់តែការចិនទាំងអស់ហ្នឹង មិនយ៉ាងឆាំងឯណាស្គយទៅណាអេចិនគេការមែនគេការសែនដូនតាប៉ុន្តែគេអត់យកអានឹងធំទេតែនឹងកូនចៅចិនគេត្រូវមានទម្លាប់សែនណាគេមានពិធីតូចមួយពិធីតូចមួយហ្នឹងគេគ្រាន់តែចូលទៅក្នុងបន្ទប់គេស្លៀកពាក់គម្រប់កិច្ចមានមែនអាហ្នឹងគេស្លៀកពាក់គម្រប់កិច្ចគេសែនពួកអាហ្នឹងជំនឿគេជំនឿវត្តអាហ្នឹងវាពាក់ព័ន្ធនឹងជំនឿសុខសុំសេចក្តីសុខទេវាមិនមែននេះទេបាទមាន នេះប៉ុន្តែអាខាងក្រៅពេលដែលចេញមកអីទាំងអស់ហ្នឹងគឺវាខ្មែរទាំងអស់មានណាមើលដឹងទេគាត់ថាកន្លែងសែនដូនតាអាហ្នឹងគេមានមែនបាទកន្លែងតុកសែនតុកអីគេទៅស្លៀកពាក់តាមបីនីរបស់គេនឹងធ្វើបាយជាប្រហែល5នាទីណា5នាទី10នាទីតាមបែបចិនបន្តិចហើយគេក៏ឈប់ហើយគេមកខ្មែរខ្មែរទាំងអាចអានឹងហៅខ្មែរទាំងអាចអានេះអត្តសញ្ញាណព្រោះថាខ្ញុំខ្មែរស្រាប់តែស្អីក៏អត់មានបង្ហាញអីមួយផងហ្នឹងមិនទេ អត់មានបង្ហាញថាយើងជាខ្មែរជាអីឥឡូវសួរតើឯងមានអីផុសតាងអីផុសតាងខ្មែររឿងអីអ្នកឯងផុសតាងអីតែថាខ្ញុំនិយាយភាសាចុះអាលិចនិយាយភាសាខ្មែរដើម្បីក៏មិនហៅវាខ្មែរផងខ្មែរគឺអត្តសញ្ញាណនឹងណាបងប្អូនបាទវាចិត្តសួននឹងងាឥឡូវយើងចូលទៅដល់បង្អែកក្រមៃនៅយើងយងសាមញ្ញសាមញ្ញ GN អត់យោងទៅលើនេះទេគឺយោងទៅលើទូតតែម្ដងយោងតាមមន្ត្រីទូតនៅភូមាត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយគឺនៅចិត្តទូតខ្មែរមានការបង្កៃបង្កប់ក្របបែកទីក្របអស្វាគមន៍ដំណើរទស្សនកិច្ចរបស់ហ៊ុនសែននៅថ្ងៃទី7ខែមករានេះទៅទស្សនកិច្ចភូមាតាមពិត ប្រជាជនភូមា Tiger Forest បានខឹងសម្បាខ្លាំងទៅនឹងរបបហ៊ុនសែនតាំងពីពេលដែលហ៊ុនសែនប្រកាសទៅភូមាហើយជួបមន្ត្រីការបរទេសរបបយោធារបស់ភូមាដោយពួកគេបានដុតរូបហ៊ុនសែននិងជន់រូបហ៊ុនសែនហើយការដុតរូបនិងការជន់រូបហ៊ុនសែននេះពីឡុង គឺត្រូវបានជនជាតិភូមានៅជុំវិញពិភពលោកធ្វើរហូតមាន ពាក្យចចាមអារាមរឿងការហោះហើររបស់ហ៊ុនសែននឹងតើត្រូវហោះហើរកាត់លើណាអញ្ចឹងណាចកាលពួកឧទាមនឹងគឺវាអត់ដូចប្រទេសកម្ពុជាទេ ហើយក្រោយពីស្ថានភាពក្តៅយ៉ាងណាអឺភ្លាមភ្លាមនេះមក ក៏ស្រាប់តែមានបង្អែកក្របែកបយោងតាមមន្ត្រីអគ្គរដ្ឋទូតកម្ពុជានៃរបបហ៊ុនសែនប្រចាំនៅប្រទេសភូមាថាមានបង្អែកក្របែកពីរគ្រាប់តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់អញ្ចឹងណាយើងអស់គេបានរាយការណ៍ថាវាផ្ទុះឬយ៉ាងណាប៉ុន្តែបងប្អូនហេតុបានខ្ញុំយកនេះមិនទេវាជាសញ្ញាមួយបង្ហាញឲ្យឃើញថាហ៊ុនសែនដើរទៅរកផ្លូវមរណៈប៉ុន្តែហ៊ុនសែនក៏មានជំនឿថាចេះ គ្រោះមានក្នុងលាបលាបមានក្នុងគ្រោះមានន័យថាកន្លែងដែលពិភពលោកឬក៏មហាជនមើលឃើញថាគ្រោះថ្នាក់គាត់មើលឃើញថាវាអាចជាលាបបើសិនជាគាត់ធ្វើអានឹងបានជោគជ័យអានឹងគាត់សម្បើមមិនគាត់ប្រថុយទេណាបើសិនជាគាត់ធ្វើមិនបានជោគជ័យអានឹងក៏អត់អីដែរព្រោះជារឿងធម្មតាពូជបដិការដូចគ្នាអាយើងក៏ត្រូវប្រថុយប៉ុន្តែតែខ្ញុំមានសំណួរមួយចោតម៉ូតូថតថា នៅលើពិភពលោកយើងនេះមុននឹងឪពុកស្រឡាញ់កូនមិនដែលថែមអមរែកនិងសម្ពាធឲ្យកូនទេចៅស៊ីហ៊ុនសែនមានសម្ពាធនិងអមរែកនឹងទណ្ឌកម្មទម្លាក់ឲ្យកូនទៅព្រមទាំងខ្លួនឯងចិត្តឈប់ចេញពីអំណាចណាអញ្ចឹងខ្ញុំត្រឡប់ទៅសំណួរមួយជំសម្រាប់ប្រិយមិត្តវិញថាតើ ដំណើរទស្សនកិច្ចរបស់ហ៊ុនសែននឹងជោគជ័យដែរឬទេអាសំណួរហ្នឹងណាដំណើរទស្សនកិច្ចរបស់ហ៊ុនសែនទៅភូមានឹងខ្ញុំមិនបាច់ឆ្លោយទេក៏បងប្អូនដឹងដែរគឺមិនជោគជ័យទេចុះហ៊ុនសែនធ្វើអាប៉ូលីនប៉ូលីនបែកហើយគាត់អះអាងថានឹងវាចេះប្រទេសភូមាអ្នកដែលដុតរូបគាត់នឹងគាត់ធ្វើជាអធិមត្រូវ ណាតើធ្វើជាអត្រឹមត្រូវធ្វើជាសម្បើមថា អ្នកដែលដុតរូបគាត់នឹងនៅប្រទេសនេះនឹងអាចនឹងបាននឹងរកឃើញសុខសន្តិភាពគាត់នឹងជួយរកឃើញសុខសន្តិភាពហើយបើខ្ញុំថាអញ្ចឹងបងប្អូនបរិបត្តិពីរយ៉ាងណាបរិបត្តិពីរយ៉ាងទី1ខ្ញុំជម្រាបប្រាប់ប្រិយមិត្តថាចេះបរិបត្តិភូមិភូមិសាស្ត្រនយោបាយបងប្អូនមើលភូមិមានសង្គ្រាមផ្ទៃក្នុងហែកគូគ្នា ប៉ុន្តែទឹកដីគេអត់ដែលបាត់ទេណាទឹកដីភូមិអត់ដែលបាត់ទេបងណានៅតែជាប្រទេសដ៏ធំជាប់ឥណ្ឌាជាប់ចិនជាប់ថៃតដែលអានឹងចំណុចចំណាំទី1គេប្រខំគេប្រកាត់ប្រចាស់គ្នាមែនជនជាតិគ្នាហ្នឹងប៉ុន្តែទឹកដីភូមិអត់បាត់ទេបងប្អូនអត់បាត់ទេហើយភូមិជាប្រទេសឯករាជ្យអត់បរទេសណាឈ្លានពានបានទេដូចជានៅប្រទេសកម្ពុជាមែនទេ យួនក្រោមការគ្រប់គ្រងរបស់យួនណែសូម្បីតែហ៊ុនម៉ាណែតក៏ត្រូវណែហុំពាត់ទៅដោយយុវជនយួនដែរឧទាហរណ៍ដូចហេងបើអត់ណែហេងសួរបាទនេះបាទអឺមហើយខ្មែរចិនទទួលអធិពលពីចិនបងប្អូនបើបងប្អូនទៅភូមិត្បិតតែប្រទេសនឹងផ្ដាច់ការយោធាសាហាវមែនប៉ុន្តែប្រទេសនោះណាអត់បាត់ទឹកដីហើយវប្បធម៌អរិយធម៌របស់ភូមិរឹងមាំណា អត់មានអត្តសញ្ញាណជាជាយួនអត់មានអត្តសញ្ញាណជាចិនទេណាភូមិគឺភូមិអានឹងខ្ញុំជម្រាបជូនប្រិយមិត្តចំណុចទី1គឺមិនបាត់បង់ទឹកដីនឹងចំណុចទី2តង់ហ្គោនិងអធិរាជអង្គរចំនិសន្តាប្រជាជនភូមិគឺជាប្រជាជនក្លាហានឋានៈកោកោអត់មានឈរដៃមើលគេងាប់ទេបងប្អូននៅភូមិណាដែលខ្ញុំកាលខ្ញុំធ្វើបាតកម្ម នៅទីក្រុងប៉ារីដែលដឹកនាំដោយលោកទៀនសំស៊ីនៅកាលពី23ដុល្លារជនជាតិភូមាមើលមួយមួយគឺមាត់ចត់ដែរហើយគ្រប់ស្រឡាញ់មនុស្សណាមាត់ចត់ដោយទឹកដោយទឹកដូចមនុស្សធម៌មកទៅជួយគ្នាអ្នកដែលឈរពីក្រោយខ្នងខ្ញុំលើកម្រាមដៃ3ហ្នឹងគឺជាជនជាតិភូមាបងប្អូនទៅមើលអាខ្ញុំថ្លែងសន្ទរកថានៅក្នុងមហាបាតកម្មដែលដឹកនាំដោយ23ដុល្លារដែលមានការចូលរួមពីលោកទៀនសំស៊ីដែរហ្នឹងអឺគឺមកចាត់ហ្នឹងជនជាតិភូមាមានន័យថា តស៊ូសាមគ្គីបាត់បង់ជីវិតហើយគេមោទនភាពគេស្ដាយគេអត់និយាយថាអឺចាញ់បោកបងប្អូនបងប្អូនមានតែឃើញជនជាតិភូមិមានទម្លាក់កំហុសលើជនរងគ្រោះទេបងប្អូនមានតែឃើញជនជាតិភូមិមានអ្នកស្លាប់គេថាអ្នកទាំងអស់ហ្នឹងឈួតចាញ់បោកអង្គសាងស៊ូជីទៅឲ្យគេចាប់ដាក់គុករាប់ពុករាប់ម៉ឺនអ្នកជាប់គុកនៅភូមិមានរហូតដល់ជាង20000ហើយអ្នកស្លាប់ជាង1000នាក់ បងប្អូនគេមិនដែលគេថ្កោលទោសអាមីងអាមីងលៀងគេថ្កោលទោសអង្គមីងលៀងដែលជាមេឃាតកោគេមិនដែលទៅគេមិនដែលទៅទម្លាក់កំហុសលើអ្នកស្លាប់ហើយនឹងអ្នកជាប់គុកទេប៉ុន្តែនៅស្រុកខ្មែរបងប្អូនមើលយើងឃើញទេទៅជាទម្លាក់កំហុសលើអ្នកស្លាប់និងអ្នកជាប់គុកហើយដូចកែមលីគេថាមកពីជនចិត្តបុតសម្ភារវាទៅយីចេះហើយជនចិត្តបុតសម្ភារដឹងថាគេបាញ់ងាប់នឹងជាប់គុកហ្នឹង អាដូចកឹមសុខជាប់គុកដោយសារជនជនបទសម្ភារហើយវាទៅទៅទម្លាក់កំហុសលើគ្នារងគ្រោះទៅវិញណាដូចជាគណៈបកសង្គ្រោះជាតិត្រូវបានហ៊ុនសែនចាប់ដាក់គុកប្រមាណជាង100នាក់អានឹងមកបិចាញ់បោកសំរងស៊ីប៉ុនណាដូចជាអ្នកនៅវែងស្រេងស្លាប់ប្រមាណគ្រួសារហ្នឹងណា6 7នាក់គេបាញ់ស្លាប់ ហ៊ុនសែនជាអ្នកបាញ់បញ្ជាបាញ់សម្លាប់ហ្នឹងគាត់និយាយផ្ទាល់គាត់ថាកុំអីនេះគាត់និយាយពេលដែលចាប់កម្មតាមលំភាពហ៊ុនសែនជាអ្នកបញ្ជាបាញ់សម្លាប់ហ៊ុនសែនជាអ្នកចាប់ចោលហ៊ុនសែនជាអ្នកវាយដំវាទៅទៅបន្ទោវាទៅជាបន្ទោជនរងគ្រោះខ្ញុំសួរបងប្អូនតើភូមិមានមានដែរទៅបន្ទោជនរងគ្រោះទេអត់ខ្លះគេថាអត់អញ្ចឹងដោយសារតែអង្សាស៊ូជីមិនរត់ទៅណាមិនរត់ទៅនោះចុះកម្មសខាមានរត់ឯណាមែនទេរត់ឬមិនរត់អាហ្នឹងវាគឺជារឿងមួយដែលមនុស្សស្លាប់ហើយនឹងចោះពុកដូចគ្នាតា មិនទេសិតតែដើម្បីអញ្ចឹងបានជាពេលដែលអាយ៉ងជួងពីដើមឡើងមានអាយ៉ងជួងទេដែលយករឿងហ្នឹងប៉ុន្តែឥឡូវនេះស្រាប់តែអ្នកដែលពាក់មួកសង្គ្រោះជាតិមួយចំនួនដែលដែលតាំងខ្លួនថាខ្លួនឯងជាអ្នកគ្រប់គ្រងកម្មសខាកម្មសខានិយមណាដែលលោកប្រធានកម្មសខាគាត់មិនដែលទៅគិតចឹងទេ បងប្អូនអ្នកដែលមួយចំនួនអ្នកគ្រប់គ្រងសង្គ្រោះអ្នកដែលពាក់មួកសង្គ្រោះជាតិតែអះអាងតែខ្លួនឯងស្រឡាញ់កម្មសខាបើជាប្រើភាសាអាយ៉ងជួងតំណាក់របស់លើជនរងគ្រោះកាលនោះបងប្អូនបើជាអ្នកខ្លះធ្លាប់ចូលមើលវីដេអូវេទិការបស់ខ្ញុំជាមួយនៅអាយ៉ងជួងដែលស៊ីណេឥឡូវស៊ីណេគាត់ចេញហើយគេដាក់សំណួរខ្ញុំចេះអាសំណួរហ្នឹងណាដែលពួកហ្នឹងគាំងហ្មងគាត់គុំវាសនាគាត់ទូរស័ព្ទរបស់ប្រយងចង់ស្គួតគាត់ថាអាសំណួរដែលគាត់ដាក់គាត់គិតឯងតត្រាស់ដឹងណាសំណួរដាក់ត្រាស់ដឹង ដាក់មកឲ្យសូនតារាយ៉ាងសូនតារាមានដឹងជាសួនណាឆ្លោយទៅប្រៃហ្នឹងមួយម៉ាត់ហ្នឹងគេថាបើលើកឧទាហរណ៍យកបដាយខ្ញុំមកលេងគេធ្វើឲ្យខ្ញុំហ្នឹងនៅបាក់ឲ្យអាម៉ាស់ឲ្យថងត្រឡប់តតងគេអាំងសោចគេថាបើម្ដាយបើម៉ែលោកឯងងាប់នឹងបាតកម្មមានករណីទីរឧទាហរណ៍ទី1ត្រូវចោតបើអ្នកឯងស្រឡាញ់ម្ដាយ ត្រូវចោតម្ដាយត្រូវចោតសង្គ្រោះជាតិនឹងថាខូចណាកម្មសខាសំរងស៊ីនឹងខូចហ្នឹងនាំម្ដាយទៅស្លាប់បើអ្នកឯងនេះស្រឡាញ់សង្គ្រោះជាតិត្រូវចោតម្ដាយថាអ្នកឯងល្ងើសំងាប់ចឹងហើយគេយកទៅឲ្យទៅចាញ់បោកគេអញ្ចឹងណាតើអ្នកឯងឆ្លោយថាម៉េចបងប្អូនពេលនោះខ្ញុំនិយាយតាមសច្ចធម៌សច្ចធម៌គឺអញ្ចឹងខ្ញុំថាបើម្ដាយរបស់ខ្ញុំទៅចូលរួមបាតកម្មដោយឆន្ទៈហើយជួបគ្រោះថ្នាក់ គាត់ជាវរៈជនមែនទេមិនមែនជាកំហុសរបស់គណៈបកប្រឆាំងកម្មសខាសមស៊ីទេបើជុំខំតែឡប់តបតងហើយការពិតឥឡូវយើងគិតមើលឧទាហរណ៍ថាចុះគេមានបង្ខំគេមានតអូសទាញគេមានធ្ពក់កយើងណាឆន្ទៈយើងឯតាមិនចឹងអានឹងអ្នកដែលដែលថាអាការជាប់ទុកអាអ្នកស្លាប់នឹងដោយសារតែចាញ់បោកគេបងប្អូនណា អ្នកជាប់គុកនឹងពេលដែលចេញមកត្រូវដោះស្បែកជើងកាន់កាន់ស្បែកជើងលាបអាចគោដើររកអាណានិយាយណាឧទាហរណ៍ថាអានេះអតបតុននិយាយអាអ្នកដែលចេញពីគុកនឹងត្រូវជូតអាចគោហើយយកអាស្បែកជើងទៅពេលដែលឃើញអាតាបាតុញកំពុងតែហូបកាហ្វេយកអាចគងទៅទៅផ្ទុកជូតមាត់ស្បែកជើងនៅប្រឡាស់មកមិនវាជាការប្រមាថមើលងាយបងប្អូន គេជាប់គុកដោយសារឧត្តមគតិដោយសារឆន្ទៈរបស់ពួកគេគេជាវរៈបុរសយើងត្រូវលើកតម្កើងគេជាវរៈបុរសសុផលទៅមិនចឹងដោយនៅភូមិអ្នកដែលស្លាប់ដោយសារតែចូលរួមបាតកម្មប្រឆាំងនឹងរបបយោធាភូមិជាវរៈជនប៉ុន្តែនៅស្រុកខ្មែរហេតុអីកាលនោះខ្ញុំចាំបានអឺបានតែខ្ញុំចាប់អារម្មណ៍រឿងហ្នឹងណែត្រូវធ្វើល្អជាងនេះកូនខ្ញុំចាំបាន នៃជនជាតិបុតក៏សួរកឹមសុខក៏សួរពេលលើកឹមសុខមកដល់នេះថ្មីថ្មីមកដល់ហ្វាំងឡង់ថ្មីថ្មីក៏សួរកឹមជនជាតិបុតក៏សួរថាលោកកឹមសុខសួរថាមើលលោកកឹមសុខថាគេថាឲ្យតែអ្នកណាដែលជនចិនបុតសម្ភារដឹងតែស្លាប់ប្រទេសហកកែមលៃទី2គឺសូម្បីតែខ្លួនរបស់កឹមសុខឯងនឹងក៏ដោយណាជាប់គុកដោយសារអានៃសម្ភារពេលហ្នឹងកឹមសុខគាត់ឆ្លើយល្អរបស់គាត់ហើយទៅឯណានៃផ្សេងអញ្ចឹងណាស្រាប់បស្អែកឡើងខ្ញុំធ្វើការផ្សាយផ្ទាល់ខ្ញុំបន្ថែមខ្ញុំជួយខ្ញុំថា ជាធម្មតាបើសិនជាខ្ញុំទៅឆ្លោយលឿនណាខ្ញុំអត់ទៅឆ្លោយបែកអូហ៊ូស្ទឹងឯណាទៅអានេះចម្លើយគេផ្សេងចម្លើយខ្ញុំផ្សេងហើយខ្ញុំស្លន់មួយម៉ាត់ទៅគឺចប់មកខ្ញុំថាជាទម្លាប់ធម្មតាតែនេះពួកជនផ្ដាច់ការនិងគ្នាជនផ្ដាច់ការតែងតែទម្លាក់កំហុសលើជនរងគ្រោះខ្ញុំនិយាយប្រមាណហ្នឹងគឺចប់មិនចឹងបងប្អូនណានារីណាណាពួកផ្ដាច់ការនិងគ្នាជនផ្ដាច់ការ តែងតែទម្លាក់កំហុសលើជនរងគ្រោះឧទាហរណ៍ពួកគេបាញ់យើងងាប់គេថាមកពីយើងនឹងបដិវត្តពណ៌ងាប់ងាប់ទៅទេឃើញទេចាប់ដាក់គុកអាអាគេបាញ់យើងងាប់គេចាប់យើងនឹងគេថាមកពីយើងនឹងមែនទេចាញ់បោកសូនារាចាញ់បោកសំរងស៊ីអញ្ចឹងទៅអាបាញ់យើងអត់អីបាទឥឡូវយើងបងប្អូនលើពិចារណាមើលនេះនៅ យើងបើយើងនិយាយទៅនៅប្រទេសភូមាតើមានអ្នកណាគេដើរទៅបន្ទោសអ៊ុងសាំងស៊ូជីទេមានដើរណាគេទៅនឹងអានឹងហើយដែលខ្ញុំចង់និយាយថាបងប្អូនញាតិឲ្យច្បាស់ហើយជាសារមួយចេះអ្នកដែលទៅបន្ទោសជនរងគ្រោះដែលគេខ្ចប់ខាច់តួគប់ក្បាលដែលគេជេរហុយពេញ Facebook ហ្នឹងហើយធ្វើឯងទៅសោតកំណាបអាត្រឹមត្រូវថាហេតុអីបានជាពួកនឹងឲ្យតែអញប៉ះសំរងស៊ីមិនបាន ឲ្យតែអញអីដឹងតែពីចេះពីជេទេបងប្អូនច្រឡំមិនប៉ះសំស៊ីម៉ានទេដែលខ្ញុំលើកឧទាហរណ៍ច្រឡំឧទាហរណ៍ដូចជាកាលគេឆក់ខ្សែភ្លើងក្មេងអាយុ3ឆ្នាំនៅរតនគិរីគេយំពេញទូទាំងប្រទេសគេជេរបចោអាអ្នកឆក់នឹងដូចជាករណីចាប់រំលោភក្មេងអាយុប្រហែល12ឆ្នាំសម្លាប់នៅកំពង់សោមគេចាប់បានគេជេរបចោហូបគ្នានឹងហើយសួរថានឹងមិនសំស៊ីផងមិនចឹងតែបងប្អូនសាកទៅកាន់ជើង ណាបងប្អូនទៅបន្ទោសអាក្មេងអាយុ3ឆ្នាំតែគេឆក់ថាឯងសំគេឆក់ចឹងហើយណាព្រោះសុកសុកម៉ែម៉ែឪជាមួយមិននៅទៅនៅឯងមិនស្គាល់ដែរឆក់ប្រមរត់ចេញអាហ្នឹងគេជាបចៅអាអ្នកកាន់ជើងចៅទៀតណាអាហ្នឹងគេថាកំណត់អង្គកលុងអាហ្នឹងណាបាទខួរក្បាលអង្គកលុងណាគេលេងបៀស្គាល់ពាក្យអង្គកលុងខ្ញុំអត់ចេះបាទអង្គកលុងណារៀបបៀមិនចំអូខេអូខេមិនបងប្អូនអាហ្នឹងអាហ្នឹងគឺចឹងឯងហើយ បងប្អូនកុំផ្ដោតលើថាសំរស៊ីធម្មតាមនុស្សយើងណាយុតិធធណាអាសង្គមយុតិធធណាទោះបីជាឥឡូវគេថាបិញថេញក្បាលក្តោសេះទោះជាធ្លាប់ជេរសំរស៊ីក៏ដោយស្រាប់តែគាត់ទៅធ្វើវីដេអូ show មួយវីដេអូ show មួយហ្នឹងគាត់ទៅកាន់ជើងជនរងគ្រោះដែលគេធ្វើបាបឧទាហរណ៍ថាហេងសួរប្រមាថមើលងាយស្ត្រីមានផ្ទៃពោះនិងកុមារចង់យកពួកគេទៅសម្លាប់ឧទាហរណ៍អញ្ចឹងណាស្រាប់តែបិញថេញក្បាលក្តោសេះដែលធ្លាប់តែ ណែនេះហ្នឹងទៅនិយាយវាយហេងសួរទីហ្នឹងអាហ្នឹងគេទៅគ្រប់គ្រងគាត់ទេអញ្ចឹងបានចាំបងប្អូននោណាក៏ដោយហ្គារីឈឹមឲ្យតែការពីជនរងគ្រោះគេតែងតែលើកកំពង់នោណាក៏ដោយឲ្យតែទៅកាន់ជើងចោលហើយជន់កទម្លាក់កំហុសលើជនរងគ្រោះតែងតែទទួលបានពាក្យជេរផ្ដាសាពីសង្គមជារឿងធម្មតា ហើយគុំលអ៊ូជាពិសេសអតបតុញព្រមតែត្រឹមត្រូវ លេងសិតតាបើកឆាកមកបើកឆាកមកតាមខំសំរងស៊ីកាប់សំរងស៊ីណាតាមខំជន់រងគ្រោះកាប់ជន់រងគ្រោះតាមខំអីឆៃអៀងមូសុភួរដែលជាមនុស្សកំពុងតែធ្វើចលនាតស៊ូរើបំរាស់ចេញពីរបបផ្ដាច់ការហើយខ្លួនឯងមិនទៅជាអាពួកផ្ដាច់ការខ្លួនឯងមិនទៅមើលអាពួកផ្ដាច់ការចាប់គេដាក់គុកអាកាប់អាសម្លាប់គេ គិតតែមើលពីខំយន្តរងគ្រោះឧទាហរណ៍ដូចជាកូនចៅហ៊ុនម៉ាណែតនៅនៅកូរ៉េជាដើមមួយថ្ងៃមួយថ្ងៃពួតតែរឿងកសែតនៅស្រុកខ្មែរបងប្អូនធម្មតាខ្ញុំនិយាយប៉ុណ្ណេះបើអ្នកឯងមិនមែនជាគ្នាហ៊ុនសែនមិនបំរើហ៊ុនសែនកសែតស្រុកខ្មែរគេអត់ប្រម៉ូទអ្នកឯងទេតលតែកសែតស្រុកខ្មែរណាតលតែអ្នកឯងនឹងជាគ្នាហ៊ុនសែនហើយបាញ់មិនមែនបាញ់ហ៊ុនសែនបំរើឲ្យរបបផ្ដាច់ការហ៊ុនសែនព្រោះកសែតនៅស្រុកខ្មែរសារព័ត៌មានឧត្តមគតិជាផ្សេងចឹងយ៉ាងអា ការចេញផ្សាយរបស់គេដល់ប្រទេសខ្ញុំមិនដឹងទេណាគឺពួកនោះវាបំរើហ៊ុនសែនបើអ្នកឯងមិនបំរើហ៊ុនសែនគេមិនដែលយកពតគេមិនដែលយកអ្នកឯងទៅផ្សព្វផ្សាយលើកតម្កើង promotion ទេវាទាល់តែអ្នកឯងបំរើហ៊ុនសែនហើយបើអ្នកឯងច្បាស់បំរើហ៊ុនសែនហើយអ្នកឯងបំរើជនបដិការបើអ្នកឯងបំរើជនបដិការអ្នកឯងមួយថ្ងៃមួយថ្ងៃនេះជិះជាន់តែជនរងគ្រោះបើអ្នកឯងជិះជាន់ជនរងគ្រោះបងប្អូនពិចារណាមើលនៅក្នុងសង្គមមែនទេសាន់ស័ក្តិសិទ្ធិ ហើយម៉ៃគ្រឿងមិនតើវាយ៉ាងម៉េចអានឹងធម្មតាទេចាំសម្ដីសូត្រាចេះនោណាក៏ដោយឲ្យតែជួយជន់រងគ្រោះជន់ទុនខ្សោយតែតែត្រូវបានគេលើកតម្កើងទោះជាអ្នកនោះជួនកាលចោលក៏ដោយធ្លាប់ធ្វើចោលគេស្អប់ស្រាប់តែជួយស្ត្រីមានផ្ទៃពោះមួយដឹកតែសែងតែនឹងឃើញនៅកដាលកដាលកដាលផ្លូវអត់មានពេទ្យទេណាជួយសម្រាលកូនឲ្យណានឹងចោលមែន មនុស្សដឹងថាអានឹងចោលហៅចោលចិត្តធัวស្រឡាញ់មានទឹកចិត្តគាត់នៅនិយាយខ្លីតានោះណាក៏ដោយឲ្យតែជួយជន់រងគ្រោះណាអ្នកនោះត្រូវបានគេលើកដំកើងហើយគោរពស្រឡាញ់នោះណាក៏ដោយឲ្យតែជួយចោលជន់ជន់រងគ្រោះទោះជាយ៉ាងណាក៏ដោយត្រូវបានសង្គមជេរប្រតិចផ្ដាសាជារឿងធម្មតា ហើយសង្គមដាក់បន្ទុកអត់ខុសទេបងប្អូន199%ត្រូវបើថាយើងចេញខ្វោកមកមកខុសមកគេជេរបចោពេញនឹងហើយទោះយើងពីដើមឯងបណ្ឌិតនឹងវិភាគល្អក៏ដោយស្រាប់តែវិភាគជន់ជនផ្ដាច់ការមិនជន់វិភាគមកខំជនរងគ្រោះវិភាគមកទម្លាក់កំហុសជនរងគ្រោះមកណាអានឹងសង្គមអ្នកលេង Facebook គេដាក់បដាសាគេជេរបចោកណ្ដុលនាំលៀបជារឿងត្រឹមត្រូវធម្មតាទេបងប្អូនណា អញ្ចឹងបានខ្ញុំត្រឡប់ទៅមកដល់តំណេះវិញគឺថាខ្ញុំឲ្យបងប្អូនប្រៀបធៀបភូមិមើលតើគេមានដែរទម្លាក់កំហុសទៅលើបាតកោ1000នាក់ដែលស្លាប់នឹងថាចាញ់មកអង្គសាំងស៊ូជីទេអត់ទេគេពិភពលោកដូចគ្នាគេដែរទម្លាក់កំហុសដូចជនរងគ្រោះទេគេទៅតាមចាប់ឃាតកោមិនយ៉ាងនេះគេទៅតាមចាប់ជនដៃដល់នៅស្រុកខ្មែរអាឃាតកោជនដៃដល់ដើរច្រៀងរាំហ្នឹងទៅទៅទម្លាក់កំហុសសពឯនឹងគ្រូសាសពតែគ្នាជនរងគ្រោះ អញ្ចឹងដែលហ៊ុនសែនបរាជ័យតែខ្ញុំចង់និយាយសរុបសេចក្តីមកមុននឹងឈានចូលទៅដល់ចំណុចចុងក្រោយអាកំសាន្តសំដួលចម្លើយនឹងបញ្ហាផ្សេងៗហ្នឹងគឺថា ទី1គឺភូមិសាស្ត្រនយោបាយភូមិទោះបីជាច្បាំងយ៉ាងណាប៉ុន្តែអវបធរអរិយធម៌ហើយនឹងទឹកដីរបស់គេមិនដែលបាត់ទេធំប៉ុន្តែខ្មែរយើងបាត់ដីតូចតូចតូចទៅឆ្លុះគ្នាគឺឆ្លុះគ្នាបាត់ដីហ្មងចំណុចទី1ចំណុចទី2គឺជនជាតិភូមិអត់មានឈរដៃមើលទេគឺគេក្លាហានអត់ដូចជនជាតិខ្មែរយើងទេបាទជនជាតិខ្មែរយើងយើងមើលនេះសក់អាណាក្បាលអានឹងគឺធ្វើអាសការសាមគ្គីភាពអត់ទៅរួចទេពួកហ៊ុនសែនមិនអាចជោគជ័យជាមួយជនជាតិភូមិទេគឺ មិនត្រឹមតែមិនជោគជ័យមកហ៊ុនសាសំខាន់ថ្ងៃនេះហ៊ុនសែនទៅភូមិរឹតតែបង្កើនកំហឹង បង្កើនកំហឹងទៅដល់ទៅដល់ជនជាតិភូមាបាទទោះហ៊ុនសែនអត់សម្បើមេហើយព្រោះព្រួយហ៊ុនសែនទោះឧទាហរណ៍ថាគាត់អាចបញ្ជាអង្គមីងលៀងបានប៉ុន្តែពួកដែលប្រឆាំងជាមួយនឹងយោធានឹងគេមិនទៅស្ដាប់អង្គមីងលៀងណាការពារនឹងណាមិនទាំងឧទាហរណ៍ណាអញ្ចឹងបានជាខ្ញុំមើលទៅគឺថាអឺអារឿងជោគជ័យនេះក៏អត់មានទេបរាជ័យគឺច្រើនបំផុត100%ហើយហ៊ុនសែន បង្កើនសត្រូវទេទោះបីជាគាត់គិតថាអញមោទនភាពហេតុនឹងថាជានេះមួយប៉ុន្តែគាត់គោនឹងបង្កើនសត្រូវដែរបាទបង្កើនសត្រូវយ៉ាងច្បាស់ទៅទៅជប់លើចដុតបាទហ្នឹងហើយបាទ អឺបាទប្រិយមិត្តអញ្ចឹងយើងចូលទៅដល់ប៉ូលីនប៉ែននិងប្រិយមិត្តដទៃទៀតចូលទៅដល់ការជជែកកម្សាន្តនិងមើលទេសភាពបាទនៅតាមដងផ្លូវអាយើងផ្សេងផ្សេងវាចម្រើនអាខឹមវាសនាត្រាស់ដឹងត្រាស់ដឹងហើយស្រង់គ្រៀលចាណា និងអំរាខិនអាខ្ញុំឆ្ងល់ដែរទៅ មកទៅមកអ្នកនៅក្រៅប្រទេសខំតែគ្នាឯងអត់ទេអ្នកនៅក្រៅប្រទេសអត់មានខំគ្នាឯងទេបាទបងប្អូនដែលយើងខ្ញុំចិត្តចំណាំនិយាយពាក្យគ្នាឯងគ្នាគេណាអឺក៏ខ្ញុំធ្លាប់ឲ្យទៅពួកអដោយសារតែឃើញនៅក្នុងខមមិន គេថាហេតុអីបានជាខំគ្នាឯងហេតុបានជាខំគ្នាឯងខ្ញុំប្រាប់ប្រិយមិត្តទៅថាអតបតុញខំអាត្រឹមត្រូវមិនជាគ្នាឯងទេពួកនឹងគឺគ្នាហ៊ុនសែនខ្ញុំនេះគណៈបកស្គ្រូជាតិមិនដែលខំគ្នាឯងទេគឺរៀងវាច្រឡំណាយើងច្រឡំឧទាហរណ៍ថានៅខ្មែរនៅក្រៅប្រទេសអ្នកហ្នឹងពាក់មួកសន្ទ្រោះជាតិទេប៉ុន្តែគេថាគេគ្រប់គ្រងកម្មសខាអញ្ចឹងណានៅប៉ុន្តែកម្មសខាគាត់ ចង់បានការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោតគឺផ្លាស់ប្ដូរមិនមែនផ្លាស់ប្ដូរសមស៊ីទេគឺផ្លាស់ប្ដូររបបផ្ដាច់ការហ៊ុនសែនមិនចឹងប៉ុន្តែអ្នកដែលអួតថាខ្លួនឯងពាក់មួកសង្គ្រោះជាតិគ្រប់គ្រងកម្មសខា មិនធ្វើសកម្មភាពកាប់កម្មសខាមកតាមកាប់តសំរងស៊ីដល់ទៅពេលចឹងទៅបងប្អូនយើងថាហេតុអីបានជាខំគ្នាឯងអានេះមិនមែនគ្នាឯងគ្នាគេអាចឹងកាលនេះសម្អាតពាក្យរឿងគ្នាឯងនឹងមួយគឺអត់មានទេគណៈបកសង្គ្រោះជាតិបាទនេះ ដូចជាខ្ញុំលើកអំពីជនរងគ្រោះអញ្ចឹងបាទ ធម្មតាអ្នកណាដែលនៅជាមួយជនរងគ្រោះជួយជនរងគ្រោះអានឹងគឺត្រូវបានលើកដំកើងអ្នកណាដែលនៅជាមួយចៅការពារចៅជនជនរងគ្រោះអានឹងជាគ្នាចៅទោះបីជាអ្នកនឹងពាក់មួកសង្គ្រោះជាតិក៏ដោយបើកាលណាអ្នកនឹងអះអាងថាជាកម្មសិក្ខានិយមក៏ដោយបើអ្នកនឹងមកជន់អ្នកដែលធ្វើចលនាតស៊ូដើម្បីសង្គ្រោះប្រទេសជាតិហើយជាជនរងគ្រោះដែលត្រូវហ៊ុនសែនកំទេចកំទីតាមកាប់សម្លាប់ផងយើងមកជួយជន់ថែមទៀតអានឹងកុំហៅគ្នាឯងអីសោះ ឈប់ប្រើពាក្យថាគ្នាឯងខំគ្នាឯងគណៈបកសង្គ្រោះជាតិអត់មានខំគ្នាឯងទេអ្នកដែលខំគឺអត្តមអតុញកុំអាត្រឹមត្រូវហើយជាគ្នាហ៊ុនសែននិយាយឲ្យច្បាស់ចេះអាពាក្យខំគ្នាឯងហ្នឹងដែលធ្វើច្រឡំអញ្ចឹងបងប្អូនថ្ងៃណាមួយពេលឃើញកូនចៅហ៊ុនម៉ាណែតនៅកូរ៉េអីទៅនិយាយថាពេលណាយើងមិនត្រូវឆ្លុះគ្នាឯងទេមិនមែនគ្នាឯងទេណាដាក់តពុះបាទកុំប្រើពាក្យថាអេ មិនគោបងខំគ្នាយើងយើងត្រូវនិយាយគ្នាមិនមែនគ្នាយើងហ្នឹងណាអាហ្នឹងមិនមែនគ្នាយើងមិនមែនគ្នាឯងទេគឺគ្នាគេច្បាស់ណាស់គឺសកម្មភាពរបស់គេ ការពារចោលជនប្រដាការបើយើងនិយាយនេះធៀបគេមិនការពារជនរងគ្រោះទេខ្ញុំជាណាគ្រីគេការពារឃាតករនិងជនដៃដល់ហេតុអីចឹងយើងមើលចាំបាច់ខ្ញុំថាសកម្មភាពរបស់គេណាលក្ខសងចំណានស្មោះ គេមិនទៅនៃការពីជនរងគ្រោះឯណាបាទអញ្ចឹងអានឹងគឺជារឿងមួយពិតមិនអាចប្រកែកបានអញ្ចឹងចូលទៅចាត់កុសលចូលទៅចាត់អីគេចាត់តកតាហ៊ុនសែនអានឹងមិនមែនជាគ្នាយើងទេបាទបាទនឹងមិនពីយើងទេអូផាត់សម្ផាតបាទប្រធានបទទី2ភូមិមា គប់ប្របែកចិត្តស្ថានទូតខ្មែរពីក្របអញ្ចឹងបានយើងដាក់ថានឹងស្វាគមន៍ហ៊ុនសែនចង់បញ្ជាក់ថាសកម្មភាពហ៊ុនសែននឹងគឺអត់ទៅរួចទេបាទគឺគាត់បង្កើនសត្រូវគាត់គាត់ថាធ្វើជាអាសម្បើមទេប៉ុន្តែខ្លះគេថាអញ្ចឹងគេត្រូវសួរសំណួរទៅហ៊ុនសែនហោះទៅភូមិមាសជាជនហោះតាមផ្លូវណាហ្នឹងអញ្ចឹងពួកមានអ្នកខ្លះគេបារម្ភបើសិនជាកាត់អាតំបន់ពួកដែលនេះហ្នឹងខ្លះគេថាវាពួកនឹងវាអាចបាញ់ពួកអីនឹងទៅប៉ុន្តែខ្ញុំជឿថាសន្តិសុខសវត្ថិភាពគេដឹងបាទគេដឹងថាតើត្រូវជិះតាមផ្លូវណា សាន់សម្រិតស័កប៉ុន្តែទូយ៉ាងណាក៏ដោយបងប្អូននេះហ៊ុនសែនគាត់លេងក្បាច់នេះគេហៅមកចានទឹកមកចានគោកក្បាច់ដែលគាត់សម្លុតគាត់បញ្ជាបាន បានតែជនជាតិខ្មែរទេសាមូអែលវ៉ាងប៉ុន្តែជនជាតិភូមាអត់បានទេបាទគាត់ចង់និយាយថាហ៊ុនសែនណាគាត់យកគាត់យកស្បែកជើងឆ្កែទៅពាក់ឲ្យតម្រៃហើយបងប្អូនយល់ពាក្យហ្នឹង ស្បែកជើងដែលតម្រូវជើងឆ្កែមិនអាចពាក់ឲ្យតម្រៃបានទេមានន័យថាអារូបមន្តដែលគាត់កំតិចខ្មែរបំបាស់ខ្មែរបានណាគាត់មិនអាចយកចូលទៅអនុវត្តជាមួយនឹងប្រជាជនភូមិមាបានទេនេះហើយបើហ៊ុនសែនណានៅភូមិមាហ៊ុនសែនខ្ចប់យូរហើយមួយមួយទៀតរូបមន្តហ៊ុនសែនមិនអាចអនុវត្តនៅប្រទេសបារាំងប្រទេសអាមេរិកប្រទេសជប៉ុនមកនេះពួកប្រទេសហ្នឹងគេស្អប់ពួកគេស្អប់ចរិតហ៊ុនសែនគេត្រូវការមនុស្សភាពរៀបសារទុនភ្លុនដូចនៅជប៉ុនមេដឹកនាំមួយមួយបងប្អូនសុភាពរៀបសារទុនភ្លុនដាក់ខ្លួនអញ្ចឹងណា មែនទេការនិយាយស្ដីទឹកមុខគឺអត់មាននិយាយផ្ដេសផ្ដាស់ទេអញ្ចឹងបរិបត្តិហ៊ុនសែននឹងអយុធសាស្ត្រហ៊ុនសែនគម្រាមកំហែងចាប់ចងកាប់សម្លាប់អីនឹងគឺវាត្រូវតែ សម្រាប់ប្រជាជនកម្ពុជាទេណាយើងយកទៅប្រើនៅភូមិមាបានយកមកប្រើនៅជប៉ុនអត់បានទេអញ្ចឹងបានន័យថាបើសិនជាហ៊ុនសែនប្រើអានឹងប្រើខុសបើប្រៀបធៀបឆ្នាំប្រតិកម្មទៅយពលងាប់អញ្ចឹងហ៊ុនសែនគាត់ប្រើខុសបើនិយាយពីប្រតិកម្មទៅគ្រីស្ទីណាប៉ុលវាពលដល់ នយោបាយរបស់គាត់ស្លាប់ហើយអាមរតកហ្នឹងគឺវាធ្លាក់ទៅលើកូនរបស់គាត់ទាំងឯងណាមានអីទេប្រកូនគាត់កាន់តំណែងជំនួសជ្រីខ្មែរដេម៉ូក្រាតរិនដាកឹមបាទក្របបែកក្របបេនឹងថ្លោងឲ្យចំកណ្ដាលបាទមុខបោពីបនរាជីប្រជាធិបតេយ្យខ្មែរ យើងចង្អៀតចង្អល់ណាស់គេមិនហៅជាតបតៃគេហ្នឹងគេហៅថាផ្ដាច់ការពាក់ពាក់ស្រោមជាតបតៃអាហ្នឹងជាតបតៃគាត់ជាស្រោមទេតាបាទវាមិនមែនជាតបតៃបេមិនចាំផ្លូវចំកណ្ដាលចំតាភ្នែកមួយមួយបានហើយអឺអូខេអានឹងយើងអឺ សាចិនដាចិនណាថនបាទនៅខាងលោកគ្រូថ្ងៃចេះថ្ងៃចិត្តលិចហើយបាទយុគៀងអាផ្កាកំពង់ធំនិងឡុងវិចលួងចូលមើលតាមអឺច្រករបៀងថៃគឺត្រូវប៉ាន់ការ៉ែនហើយដឹងគាត់ហោះតាមច្រកណាយើងអត់ដឹងដែរតែសូមជូនពរសម្ដេចនេះទៅនឹងត្រឡប់មកដោយសុវត្ថិភាពបាទមាសចន្ទ្រាបុត្រអូគេរៀបការបាទនៅស្រុកនេះគេរៀបការ ឡានគេវាយភ្លើងទាំងអស់ណានៅស្រុកប្រាំងឲ្យតែមានអ្នកណារៀបការឡានមួយខ្សែមួយជួរនឹងវាយអាភ្លើងភ្លឹបភ្លឹបភ្លឹបទៅហើយវាយកាផ្លេបាទខ្ញុំដំបូងចេះស្ងោចក្រុមនឹងវាអាមិនវិញមិនព្រោះនេះចឹងតាមពេលគេថាអូអានឹងគេរៀបការបាទ គេបើកឡានមកជួអញ្ចឹងទៅតារាស្វីនទីកំប្រុកល្អិតកំតិចសិទ្ធិនឹងមីសចន្ទ្រាបុត្រ do we have to register ក៏អូការចុះឈ្មោះរបស់ឆ្នោតជាទឹកចិត្តរបស់យើងប៉ុន្តែគ្មានសង្គ្រោះជាតិម្នេះគ្មានគណៈបកប្រឆាំងយើងនិយាយចេះគ្មានសង្គ្រោះជាតិឬបកប្រឆាំងឬបកប្រឆាំងចង់និយាយថាមិនចាំបាច់សង្គ្រោះជាតិថ្ងៃណាមួយកបកណាមួយ ដែលមានអធិបុល អាចជាគីឡូដើម្បីទៅប្រកួតជាមួយហ៊ុនសែនបានណាលំហនយោបាយបើយើងនិយាយទៅបាទត្រឹមត្រូវអញ្ចឹងបើសិនជាគ្មានសង្គ្រោះជាតិនឹងប៉ះប្រឆាំងណាមួយ នៅក្នុងលំហនយោបាយត្រឹមត្រូវទេកុំខ្វល់រឿងបោះឆ្នោតតែចុះឈ្មោះក៏បានដែរតែមិនបាច់ទៅបោះទេបាទ ណាហើយខ្ញុំថាខ្ញុំសួរថាបើចុះឈ្មោះបោះឆ្នោតដូចអត់មានអីខុសទេចុះទៅប៉ុន្តែបើសិនជាដែលគ្មានគណៈបកនយោបាយណាមួយដែលយើងគួរទុកចិត្តឬក៏បរិយាកាសនយោបាយមិនត្រឹមត្រូវកុំបោះឆ្នោតបើតែបើចុះដូចអត់មានអីខុសទេចុះចុះប៉ុន្តែការបោះឆ្នោតជាការសម្រេចរបស់យើងណែអាចំណានស្មោះនឹងអា ចិនដាធំខ្ញុំសង្ឃឹមថានឹងបានជួបលោកគ្រូផ្ទាល់នឹងនឹកនឹងគ្រប់លោកគ្រូបាទសង្ឃឹមថាអញ្ចឹងចុះចិនដាធំញឹកបុរីណាប្រជាធិបតេយ្យនៅខ្មែរដូចស្រោមជើងត្រូវហើយបាទអា អឺសូណាន់ថៃតើប្រធានគោជបជារណាជាអាយ៉ងរបស់ហ៊ុនសែនអឺអឺបាទដូចជាច្រើនណាស់ចឹងប្រិយមិត្តដោយសារតែអឺខេមខេមខេមរាវរវត្តអីចៅចុះមកខេមរាវរវត្តវរមិត្តឯវរមិត្តឯ ឈ្មោះបាទអានពលវិនិច្ឆ័យផ្នែកខ្ញុំបាទខេមរាវវរិតអាឈ្មោះមានបងប្អូនខ្មែរយើងខ្លះឈ្មោះស្មុកស្មាញបាទសេស្រួលស្រួលតែឈ្មោះស្មុកស្មាញមេងកៅអ៊ីវខ្ញុំក៏ស្រឡាញ់លោកប្អូនទៅកង់ឡានដែរអូល្អណាស់អាអរគុណច្រើនណាបាទអាប៊ីឡុងចាស់ទុំភូមិយើង ចុះបាក់ភ្លើងទៀនលោកគ្រូបាទ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 ទូរទស្សន៍សោតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះការយល់ដឹងទៅដល់ទីណាភីសំណាងហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សោតារាកើនបញ្ញាស្ដាប់គំវិស្នាកើតខួរក្បាលពុំស្ដាប់ហ៊ុនសែនកើតរោគចិត្ត ទូរទស្សន៍សូនតារាស្រាតខោ ជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានិងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី